បើស្រឡាញ់ខ្លួនឲ្យស្ងួនចំណៃតើគាត់ឲ្យស្ងួនចំណៃហ្នឹងវាគ្រប់គ្រាន់ទេគឺយើងសិតត្រឹមតែបើយើងស្រឡាញ់ខ្លួនយើងពិតប្រកបមែនឬមានអីលើសពីចំណៃទៀតហ្នឹងអឺតាមពិតពាក្យហ្នឹងត្រង់ទេកាលណាយើងបរិភោគមិន ប្រយ័ត្នទៅវាអាចកើតរោគណាតែបើយើងយកនៃអមឬក៏នៃអីផ្សេងទៀតដូចជាធម៌ព្រះសម្មាសម្ពុទ្ធក៏សំដែងពីពីស្រឡាញ់ខ្លួននឹងដែរ ព្រះអង្គថាបើស្រឡាញ់ខ្លួនត្រូវតែថែខ្លួននឹងឲ្យល្អថែនឹងគឺថែកុំឲ្យ ចិត្តគំនិតរបស់យើងឬក៏សកម្មភាពរបស់យើងនឹងផ្លាត់ធ្វើសេចក្តីអាក្រក់ឲ្យសាងសេចក្តីល្អដោយអឺអំពើអាក្រក់ផ្សេងផ្សេងហ្នឹងវាដូចជាចំណៃមិនល្អរីឯសេចក្តីល្អផ្សេងផ្សេងវាជាអំពើល្អ កាលណាយើងសាងសេចក្តីល្អគឺជាការសាងសុខភាពផ្លូវចិត្តផ្លូវកាយរបស់យើងដែរឧទាហរណ៍ថាពាក្យសម្ដីចុះយើងយើងយល់ន័យអមយល់ន័យអមដោយពាក្យសម្ដីអញ្ចឹងបើយើងមិនចង់កើតរឿងកើតរ៉ាវយើងប្រយ័ត្នពាក្យសម្ដីរបស់យើងហើយបើយើងអត់គិតនិយាយតាមតែចង់ដល់គេមិនប្រកាន់អត់អីទេដល់គេពេលគេប្រកាន់អាហ្នឹងកើតរឿងពិបាកដោះស្រាយអញ្ចឹងយើងប្រយ័ត្នពេលដែលយើងនិយាយឲ្យហើយទៅ ហ្នឹងហើយត្រូវមានស្មារតីគ្រប់ពេលចឹងឯងណានៃនៃ ត្រង់ទេប៉ុន្តែយើងយកដាក់នៃអីទៀតក៏បានដែរសំដីធរដែលយើងបាទយកមកបន្ថែមលើដល់នៃនៃធរអំពើអាក្រក់ចំណៃមិនល្អគឺស្មើនឹងអំពើអាក្រក់ហ្នឹងហើយចំណៃល្អគឺកុសលធម៌ដែលយើងត្រូវសន្សំនៅក្នុងចិត្តសន្តានរបស់យើងពូលោកឧបមាចេះយើងស្រឡាញ់ខ្លួនយើង ដោយមានបើបើនិយាយពីតួខ្លួនយើងបើនិយាយពីសុខភាពត្រង់ត្រង់មកយើងស្រឡាញ់ខ្លួនយើងយើងស្លៀកពាក់អលង្ការផ្សេងផ្សេងហើយដើម្បី សុខភាពល្អបរិភោគអាហារដែលមានរសជាតិល្អដើម្បីជារោគយើងបរិភោគថ្នាំផឹកថ្នាំដើម្បីកម្ចាត់មេរោគនឹងផ្លូវកាយប៉ុន្តែបើប្រៀបធៀបផ្លូវធម៌សិលគឺជាអលង្ការរបស់អ្នកប្រព្រឹត្តធម៌ឃើញទេរីឯកុសលធម៌គឺជាម្ហូបអាហារដែលមានវីតាមីនដែលត្រូវបំពន់ ហើយការជំរះចិត្តឲ្យស្អាតដោយវិបស្សនា ដោយការចម្រើនបញ្ញាប្រៀបដូចជាការលេបថ្នាំកំចាត់មេរោគឯមេរោគនោះគឺអកុសលឬក៏កិលេសទាំងពួងនោះដែលចាត់ថាជាមេរោគនៅក្នុងចិត្តរបស់យើងបាទនឹងងាយងាយយល់ទេញោមយល់ទេហ្នឹងហើយបាទអឺដំណើរទៅវត្តមិនមែនទៅបានតែយើងព្រៀបក៏ទៅបានដែរ សឹកប្រៀបទៅវត្តបានទេអាចថាប្រៀបនៅវត្តយូរជាងយើងផងណាមែនទេចាបឬក៏ពីងពីងនៅវត្តព្រាត់នៅលើប្រាំងនៅតំណងអញវានៅវត្តច្រើនជាងយើងផងមិនសួរតែដំណើរទៅប្រៀបហើយចាប់ទៅវត្តនេះវាទៅធ្វើអីហ្នឹងហើយអញ្ចឹងបានអាត្មាអឺសំណួរគេលើកឡើងច្រើនណាស់គេថាធ្វើម៉េចឲ្យមនុស្សទៅវត្តនេះអាត្មាជាសួរសិនមុនឆ្លើយថាទៅនឹងទៅធ្វើអី ណាទៅធ្វើអីហ្នឹងហើយបើថាទៅរំទេ ទៅរំនៅកន្លែងបារកន្លែងអីមានមិនចាំបាច់ទល់ទៅវត្តទេមែនទេតាមពិតវត្តមានកន្លែងរំណាហ្នឹងហើយកន្លែងថាទៅវត្តដូចជាខាតពេលវេលាអត់ប្រយោជន៍ច្រើនពេកបើអញ្ចឹងប្រយោជន៍ញោមគិតខ្លួនឯងចេញហើយហ្នឹងហើយសម័យពុទ្ធវត្តដូចជាមានមិនដល់10ទេ មកទូទាំងកន្លែងព្រះអង្គគង់ហ្នឹងដូចជាមានមិនដល់10ទេមានតែចេតពុនវេលវ័តពពារៀមអឺអឺឌីក្រូតេរៀមអំពវ័នម៉ែហ្នឹងដូចមិនដល់10ស្មារាប់ដូចមិនឃើញដល់10សោះប៉ុន្តែពិខុសង្ឃរាប់ម៉ឺនប៉ុន្តែសួរថាតើគេប្រព្រឹត្តបុណ្យកុសលមិនកាលនោះណាខ្លាំងមួយជីវិតមិនដែលទៅវត្ត មិនជាអរិយបុគ្គលមកចឹងព្រោះគេទៅរត់ធัวមែនតែនឧទាហរណ៍ថាអ្នកខ្លះហ្នឹងមាននៅព្រៃមួយពិខុសង្ឃលោកមកបដិបត្តិធัวអីចឹងនៅចិត្តផ្ទះគេចឹងគេទៅជួបលោកគេទៅស្ដាប់ធัวទៅណាស្ដាប់ធัวចេះអស់គេមកបដិបត្តិខ្លួន គេនៅផ្ទះទៅខ្លាយជាអ្នកមានបញ្ញាឃើញច្បាស់នៅសច្ចធម៌ចឹងពាក្យថាចូលកាន់ពុទ្ធសាសនានេះមិនមែនទៅវត្តទេគឺចូលឲ្យដល់ជំរឿ នៃធម៌ដែលព្រះអង្គពង្រៀនហើយធម៌ដែលយើងអាចរៀនបានគឺរៀនហើយយកមកដាក់ក្នុងចិត្តហើយប្រព្រឹត្តធម្មតានៅក្នុងចិត្តរបស់យើងហ្នឹងហើយរឿងទៅវត្តថ្មមិនហាមទេបើសិនជាចង់ទៅប៉ុន្តែគ្រាន់តែអ្វីដែលយើងមើលឃើញរាល់ថ្ងៃគ្រាន់តែ ជា ប្រពៃណីទេគ្រាន់តែជាទម្លាប់ទេមិនមែនជាការបង្កប់បញ្ជារបស់ព្រះពុទ្ធទេណាឯងត្រូវទៅវត្តព្រះអង្គបង្រៀនតែប៉ុណ្ណេះទេដូចជាមិនប្រាប់ថាឲ្យទៅវត្តទេ នៅក្នុងអង្គតរនិកាយសតកនិបាត មានចំណុច7ប៉ុន្តែមានចំណុចមួយបងសម្ដែងថាបើចង់ចម្រើនបញ្ញា អ្នកចូលទៅរកសមណៈហើយសាកសួរបញ្ហាអ្នកខ្វល់អីមានបញ្ហាអីពិភាក្សាជាមួយលោកដូចមិនប្រាប់ថាឲ្យទៅវត្តទេ ទីណាក៏ដោយឲ្យតែមានសមណៈអ្នកបដិបត្តិត្រឹមត្រូវអ្នកចម្រើនបញ្ញាពិតប្រាកដអ្នកចូលទៅរកហើយអ្នកសាកសួរបញ្ហាអ្នកនឹងបានភ្លឺស្វាងក្នុងចិត្តប្រាប់ចឹងបើគិតថាដោយសារវត្តជាទីគង់នៅរបស់ព្រះសង្ឃបានញាតិញោមចេះទៅទៅវត្តប៉ុន្តែបើទៅមិនដើម្បី ចម្រើនបញ្ញាទេអានឹងដូចញោមថានឹងទៅទៅអីផងហ្នឹងហើយចឹងអាត្មាចេះនិយាយលេងថា បើវត្តទុកតែសម្រាប់ធ្វើបន់តាមប្រពៃណីដូចរាល់ថ្ងៃឯងបើសិនជាអាត្មានៅជាកុហកវិញក៏អាត្មាអត់ទៅដែរនិយាយនិយាយត្រង់មកនឹងទៅធ្វើអីមែនហ្នឹងវត្តមួយមួយកសាងអស់លុយច្រើនណាហ្នឹងហើយលុយបានពីណាមកហ្នឹងមិនបរិស័ទហ្នឹងបរិស័ទហើយអ្នកក្រនៅស្រុកខ្មែរ មនុស្សប្រមាណអ្នកក្រខ្ញុំត្រូវដឹងថាសម្ព័ន្ធភាពរវាងប្រសង់ហើយនិងបរិស័ទត្រូវធ្វើកតបកិច្ចចំពោះគ្នាទៅវិញទៅមកនេះជាកតបកិច្ចញាតិញោមចិញ្ចឹមលោក ដោយបាយទឹកនំចំណីតែលោកត្រូវចិញ្ចឹមញាតិញោមដោយអាហារផ្លូវចិត្តត្រូវផ្ដល់ឲ្យញាតិញោមដោយអាហារផ្លូវចិត្តអាហារផ្លូវចិត្តត្រូវខំពន្យល់ពីសច្ចធម៌ឲ្យគាត់យល់ឲ្យគាត់បដិបត្តិត្រូវឲ្យគាត់យល់ត្រូវ ជាអាហារផ្លូវចិត្តហើយអាហារទាំងពីរហ្នឹងអាហារផ្លូវចិត្តជាអាហារពិសេសដែល គេបរិភោគហើយបានស្បើយបានរសាយទុកបានពន្លឺភ្លឺស្វាងបានភីសពិតប្រកបនៅ ក្នុងចិត្តណាប៉ុន្តែយើងរាល់ថ្ងៃយើងថ្មមិនថាក៏ញាតិញោមដឹងតែទៅគេទៅវត្តធ្វើអីចូលឆ្នាំទៅម្ដងទៅជុំទៅម្ដងនោះសួរថាគេទៅ ធ្វើអី ខែខ្ញុំគេខ្លាចម៉ែឪគេជេគេទៅត្រូវមានហេតុផលទេអត់ឃើញទេអគេទៅវត្តបំណងអីព្រោះតែនឹកម៉ែឪខ្មោចម៉ែឪគេបានគេទៅទៅហើយក៏ទៅវិញទៅអាត្មាយូរយូរយូរយូរទៅឃើញតួសបកលោកសង្ឃយើងហងៃអត់មានប្រយោជន៍អីទេ អញ្ចឹងបានញាតញោមដែលគាត់ទៅជួបអាក៏ដោយបើគាត់គ្រាន់តែយកចង្ហាន់ទៅប្រគេនកណោទិសចឹងអីដល់ឪពុកម្ដាយគាត់ហើយគាត់ទៅវិញមកអាកាន់តែឃើញអាខ្លួនឯងអត់ប្រយោជន៍មកតែបើថាអាហ្នឹងក៏គាត់ធ្វើទៅហើយគាត់មានពេលអង្គុយស្ដាប់ហើយជជែកគ្នាយើងបានចែករំលែកចំណេះដឹងទៅអាហ្នឹងនៅយល់ថាខ្លួនឯងហ្នឹងមានប្រយោជន៍តែបើកាន់តែញាតញោមទៅដល់មុនបាំងស្គលបន្តិចតិគុណទៅដល់ខ្មោចម៉ែខ្មោចឪបន្តិចហើយក៏គេឲ្យសគុណអីតិចតួចហើយគេទៅវិញទៅមកថានេះ ខ្លួនឯងនោះអត់ប្រយោជន៍សោះហ្មងយល់ខ្មែរនិយាយហ៎ព្រោះការងាររបស់ភិក្ខុសង្ឃមាន6ស្មាធ្លាប់និយាយថាណែនាំពុទ្ធបរិស័ទមិនឲ្យធ្វើអាក្រក់ណែនាំពុទ្ធបរិស័ទឲ្យធ្វើល្អធនណាដែលបរិស័ទមិនដែលយល់មានន័យថាបញ្ហាជីវិតបរិស័ទមិនដែលយល់នឹងខំបញ្យល់គាត់ ហើយបើចំណុចណាគាត់នៅតែមិនយល់ ត្រូវតែព្យាយាមពន្យល់ឬក៏រកកន្លឹះណាមួយខ្លួនយើងពន្យល់មិនកើតយើងអាចពឹងអ្នកដតីណាដែលមានបច្ចេកទេសក្នុងការពន្យល់ដូចខ្វល់ខ្វល់ខ្លាចញាតញោមអត់យល់អញ្ចឹងហ្នឹងហើយហើយទី5នោះអនុគ្រោះដោយចិត្តល្អមានន័យថាធ្វើអ្វីអ្វីទាំងអស់អត់មានដើម្បីលៀបសការៈទេអត់មានដើម្បីប្រយោជន៍ខ្លួនឯងទេគឺចង់ឲ្យតែគាត់យល់ត្រូវគាត់ធ្វើត្រូវបានសេចក្តីសុខទៅខ្លួនគាត់ហ្នឹងហើយនឹង អត់មានសំដែងលោមលោមអីដើម្បីឲ្យតែគេសบายចិត្តអីទេ ណាត្រូវថាត្រូវខុសថាខុសពិតប្រាកដនេះជាការងាររបស់ភិក្ខុសង្ឃក្រៅពីការបដិបត្តិខ្លួនឯងការងារប៉ុណ្ណាហ្នឹងហើយបើភិក្ខុសង្ឃរាប់ម៉ឺនអង្គលោកយល់ពីទួលនទីហ្នឹងម្លេះសំញាតញោមយើងមិនជឿខុសពេញប្រទេសចឹងហើយអញ្ចឹងឯងបានអាត្មាបង្កើតវត្តមួយហ្នឹងដោយដូរពិធីដឹកនាំទាំងអស់ completely different 16 17ឆ្នាំហើយនៅវត្តដែលអាត្មាបកើតអត់ដែលមានសំឡេងរៃលុយឯងហើយក៏គ្មានពួរបញ្ចូលចិត្តដែរនៅធ្វើកម្មវិធីអីម្ដងម្ដងយើងដាក់កន្លែងនេះយើងដាក់ឧបត្ថម្ភទឹកភ្លើងអីយើងដាក់ទៅនឹងគេចូលចូលសាច់គេ គេមិនចូលស្រេចគេអត់ដែល កាន់មេក្រូថាសាធុសាធុអ្នកមានបច្ច័យម្ដាយធំយកស្អីមកបញ្ចូលចិត្តចឹងអត់ទេហើយអាត្មាធ្វើអីទាំងអស់ តាំងពីដើមមកអត់ដែលទៅ ប្រកាសប្រាប់ថាអាត្មាកំពុងធ្វើអីរៃលុយមកកសាងព្រោះអាត្មាចង់ពង្វែការគិតរបស់បរិស័ទថាទីវត្តមិនមែនជាក្រុមហ៊ុនទេវាគ្រាន់តែជាកន្លែងស្នាក់នៅរបស់ អ្នកចង់បដិបត្តិធម៌សិក្សាធម៌ប៉ុណ្ណោះទេមានប៉ុណ្ណានៅប៉ុណ្ណឹងមិនចង់ឲ្យคลายជាអមរែករបស់ប្រជាជនទេ អ្នកបួសនេះគឺជាអ្នកដែលគេចិញ្ចឹមស្រួល មានន័យថាមិនត្រូវការច្រើនមានអីប្រើហ្នឹងរស់ប៉ុណ្ណាគឺប៉ុណ្ណឹងហើយទៅបន្ទោសពួកគាត់ដែលញោមលើកមិញហ្នឹងវាពិបាកបន្ទោសពីព្រោះអីនៅក្នុងពុទ្ធសាសនាបែបប្រពៃណីហ្នឹងអ្នកដឹកនាំគាត់ចេះតាមបន្ទាត់ហ្នឹងតាំងពីដើមមកអដើម្បីចេះអាចារ្យគេបរៀនអីខ្លះបរៀនឲ្យចេះឲ្យពោបរៀនឲ្យចេះរីលុយ បរៀនឲ្យចេះធ្វើពិធីកម្មគេអត់មានបង្រៀនពី real buddhism ទេអ្វីដែលជាការបដិបត្តិពិតប្រាកដនឹងអត់មានរៀនអានឹងទេអត់មានទេដល់អញ្ចឹងទៅបន្ទោសពួកគាត់នឹងក៏វាមិនបានទៅទៀតព្រោះពួកគាត់ឡើងមកជាអាចារ្យនឹងអ្វីដែលគេហៅថាអាចារ្យបានទីមួយចេះសូត្រធម៌ចេះវេហ្នឹងហើយចេះវេចេះសូត្រធម៌ចេះធ្វើពិធីកម្មនេះពិធីកម្មនោះ ប៉ុណ្ណឹងរៀនតែប៉ុណ្ណឹងមកជីវិតគាត់ចេះតែប៉ុណ្ណឹងឯងគាត់អត់មានចង់ចេះអីតទៅទៀតទេហើយអឺនិយាយមែនទេណាអាត្មានិយាយរាល់ថ្ងៃអាចារ្យស្ដាប់តិចព្រោះតែអាត្មានិយាយទៅវាប៉ះពាល់អារបបរបស់គាត់ហ្នឹងគាត់ស្ដាប់ទេស្ដាប់បានរបស់សត្វធម្មតាចឹងដែលវាមិនប៉ះពាល់ប្រយោជន៍វាមិនខូចប្រយោជន៍ស្ដាប់ទៅចេះតែយល់មានអាចារ្យខ្លះក៏គាត់ស្ដាប់ដែរមិនអត់សោះទេ ហើយខ្ញុំសួរថាមានពិធីអីអាត្មានិយាយរាល់ថ្ងៃកំពុងនិយាយរឿងហ្នឹងហើយពាក្យថាប៉ុនគឺមានពិតប្រកបប៉ុន្តែការឲ្យនិយមន័យប៉ុនវាអត់ត្រូវរាល់ថ្ងៃមានមនុស្សច្រើនណាស់ដែលត្អូញថាធ្វើប៉ុនរាល់តែពេលមិនក៏រស់សេចក្តីសុខមិនឃើញថាធ្វើអញ្ចឹងរស់សុខអត់ឃើញទេ តែបើធ្វើប៉ុនចំហៅថាធ្វើប៉ុនញោមពិតជាពលត្រូវសេចក្តីសុខប៉ុនជាអ្វី បុណ្យគឺជាសេចក្តីល្អនៅ ក្នុងចិត្តរបស់យើងឧទាហរណ៍ខ្មែរលើកតន្តិចញាតិញោមយល់ថាពេលបុណ្យកើតឡើងញាតិញោមសុខមិនខ្មិចឧទាហរណ៍ថាពេលដែលយើងខឹងនរណាម្នាក់មេគារបស់ពុទ្ធគឺព្យាយាម ចម្រើនមេត្តាធម៌នៅក្នុងចិត្តនៅពេលដែលមេត្តាធម៌វាកើតនៅក្នុងចិត្តយើងកំចាត់សេចក្តីក្រោធនឹងចេញបានហើយយើងនឹងតែជាចិត្តនោះឯងជាអានិសង្សបុណ្យ គឺត្រូវធ្វើក្នុងនេះឯងអត់មានពាក់ព័ន្ធរឿងវត្តរឿងមិនវត្តទេយល់ទេហ្នឹងហើយឧទាហរណ៍ថាយើងចំណែនគេចំណែនគេរឿងអីក្តៅហ៎ពេលហ្នឹងក្តៅហ៎ក្តៅដល់ទៅពេលយើងដូរវិធីគិតអញ្ចេះថាអើធ្វើម៉េចគ្នាវាអត់ដែរបានគេជួយគាត់អញ្ចឹងទៅក៏ឲ្យគាត់បាន សុខទៅចុះក៏ត្រេកអរនឹងគាត់បានសុខអត់ចំណែនមួយគាត់ចិត្តនេះត្រជាក់ភ្លាមហ្នឹងហើយប៉ុន ឃើញប៉ុនទេអអាត្មាលើកងាយងាយប៉ុននឹងស្អីគេនៅពេលដែលឃើញមនុស្សកំសត់អត់ឃ្លានឬក៏ឃើញពិខុសង្ឃនឹងក៏ដោយលោកចង្ហាន់ដូចជាខ្វះខាតណាកើតពីចិត្តរបស់យើងអូលោកកំសត់ណាអត់មានអីឆាន់ទេដល់ពេលយើងបានប្រកេនលោកឆាន់ទៅលោកក៏បានឆាន់ឆ្ងាញ់ទៅយើងប្ររពយកអាសេចក្តីសុខរបស់លោកយើងថាសប្បាយចិត្តណាបានឲ្យសេចក្តីសុខទៅគេអាហ្នឹងឯងប៉ុនប៉ុនដែលត្រូវទទួលបាននឹងគឺនឹងបច្ចុប្បន្នតនភ្នែកនេះឯង ពុទ្ធមិនដែលបង្រៀនអ្នកណាឲ្យធ្វើបុណ្យឥឡូវទៅរង ចាំយកសេចក្តីសុខនៅជាតិក្រោយឡើយប៉ុន្តែដោយសារអញ្ចឹងដោយសារអញ្ចឹងអឺទេសនាគេរៃលុយអូចូលលោកទេសនាជាតិក្រោយមានបញ្ញាឃើញខុសហ៎អញ្ចឹងអ្នកហ្នឹងមានស្ដាប់ណាគាត់ខិនចូលលុយហើយគាត់ទៅបាត់ព្រោះព្រោះអាចារ្យប្រាប់ថារៃលុយចូលទេសនាហើយ កាត់ជាតិណាណា កាត់បញ្ញាវាមិនដែល សូម្បីសាលារាល់ថ្ងៃថ្លៃមិនក៏ដោយយើងទៅបងលុយអត់រៀនមើលវាកាត់បញ្ញាមកពីណាហើយអានិសងស្ដាប់ធម៌អីគេថាស្ដាប់ធម៌ទៅកាត់ជាតិក្រោយកាត់បញ្ញាអាមិនក៏ចាំជាតិក្រោយកាត់បញ្ញាថាអានិសងស្ដាប់ធម៌ស្ដាប់ឥឡូវយល់ឥឡូវហ្នឹងមាន5ព្រះអង្គសម្ដែងថាអានិសងស្ដាប់ធម៌ហ្នឹងមាន5ទី1ធ្វើឲ្យយើងបានស្ដាប់នៅធម៌ដែលយើងអត់ដែលឮអីមិនដែលឮសោះស្រាប់តែស្ដាប់ទៅឮអូអញ្ចឹងតើគេនេះ ទី2ស្ដាប់ម្ដងយើងអត់សូវយល់ស្ដាប់ច្រើនដងយល់កាន់តែច្រើន ស្ដាប់ពិចារណាណាទី3ដល់តែស្ដាប់ទៅយល់អស់សេចក្តីសង្ស័យពីមុនស្មានតែចេះស្មានតែចុះឥឡូវយើងចឹងសោះដល់ពេលអស់សេចក្តីសង្ស័យវាកើតអានិសង្សទី4ធ្វើអីត្រូវហ្នឹងហើយធ្វើត្រូវ មានប្រយោជន៍ធ្វើមិនមានប្រយោជន៍អត់ធ្វើ ច្បាស់ខ្លួនឯងអញ្ចឹងចិត្តមស្សៈបសិទ្ធិអានិសង្សចុងក្រោយថាចិត្តអ្នកស្ដាប់រមែងជ្រះថ្លាជ្រះថ្លានឹងមិនវាសบายចិត្ត វាសบายចិត្តថងថាពីមុនធ្វើល្ងឹតឈឹងឥឡូវធ្វើអីដឹងណាយើងទៅវត្តក៏ដោយយើងចង់ធ្វើអីមិនចង់ធ្វើអីអត់មានណាមកសង្កត់យើងទេមើលមិនតំណងយើងអត់ធ្វើហ្នឹងហើយបើមើលទៅថាវាមានប្រយោជន៍ធ្វើនឹងដែលថាបនប្រកបដោយបញ្ញាគឺនៅក្នុងក្របខ័ណ្ឌមួយដែលយើងគិតឃើញថាគួរធ្វើឬអត់មិនមិនធ្វើទាំងល្ងឹតឈឹងទេណាមែនទេមែនអញ្ចឹងឯងចឹងបានក្នុងនាមជាពុទ្ធសាសនិក ជាពុទ្ធបរិស័ទនឹងណាជាពុទ្ធបរិស័ទនឹងសំជាមនុស្សឆ្លាតឆ្លាតសំជាមនុស្សអ្នកចេះគិត ពីព្រោះពាក្យថាពុទ្ធសាសនាឬក៏ Buddhism នឹងមកពីពាក្យថាពោធិពោធិគឺតួបញ្ញាតួអង្គបុគ្គលម្នាក់ដែលទៅជាពពុទ្ធនឹងគឺព្រោះ តែបញ្ញាវិញវាភ្លឺថ្លាណាហើយសំដែងពន្យល់តែការពិតមកអ្នកណាយល់ពីការពិតនឹងបានក្លាយជា បរិស័ទហៅថាពុទ្ធបរិស័ទ ហេតុអីបានជាជាជាចាស់ចាស់យើងគាត់ធ្វើតាមតែគេនាំធ្វើគាត់មិនមែនคล้ายជាពុទ្ធបរិស័ទតាមចិត្តរបស់គាត់ទេ គឺគាត់នាំគេគេនាំគាត់ទៅអញ្ចឹងអាត្មានិយាយពីវិធីដែលពុទ្ធបរិស័ទពីមុនសិតតែកាន់លទ្ធិផ្សេងទាំងអស់សម័យពុទ្ធណានៅពេលដែលស្ដាប់ពុទ្ធយល់គេថាមិនច្បាស់ណាស់ព្រះអង្គថានឹងវាច្បាស់ណាស់ដូចគេផ្ងារបស់ដែលកាប់ដូចជាគេត្រូលប្រទីបនៅក្នុងទីងោ ងឹតដោយគេប្រាប់ផ្លូវដល់មនុស្សវងវែងគេលះផឹងអាស្អីដែលគេជឿខុសពីមុនលះផឹងហើយសូមព្រះអង្គចាំនៅថាខ្ញុំកណានឹងជាបាសកឬក៏ជាបាសិកាខ្លួនគេអញ្ចឹងមកតែយើងឥឡូវចាស់បន្តិចអឺដល់វ័យគិតទៅវត្តទៅថ្វាយខ្លួន ថ្វាយខ្លួនរឿងអីសូមឲ្យញោមអាត្មាដល់ពេលអាត្មាយល់រឿងហ្នឹងញោមអាត្មាសួរដែរអាត្មានាំញោមអាត្មាថ្វាយខ្លួនណាណូញោមស្ដាប់សិនញោមយល់សិន ញោមស្រីអាត្មាហ្នឹងអាត្មាមានដែលទៅនាំថ្វាយខ្លួន តាមរបៀបហ្នឹងណាបើមិនតន់យល់ផងដឹងថ្វាយរឿងអីរហូតដល់យើងជ្រះថ្លាពេកទៅកោសក់ថ្វាយព្រះឲ្យព្រះទៅយកអាសក់គេចូលសំឡមកទៅស្រែងបានផងយើងគិតតិចមកនឹងអញ្ចឹងបានថាជាពុទ្ធបរិស័ទពិតប្រកបគឺជាអ្នកមានបញ្ញាចេះគិតខ្លួនឯងដំណើរទៅវត្តមិនទៅវត្តថ្មអត់ខ្វល់ទេរាល់ថ្ងៃ ថ្មខ្វល់តែមួយយ៉ាងគាត់ថាញាតញោមយល់នៅនឹងស្អីខុសស្អីត្រូវស្អីគួរធ្វើស្អីមិនគួរធ្វើហ្នឹងដែលថ្មខ្វល់បានចេះនិយាយហ្នឹងហ្នឹងហើយហ្នឹងដែលដែលគួរបារម្ភព្រះអង្គសំដែងតាកុសល ប្រកបដោយបញ្ញាហៅថាបុណ្យបុណ្យល្អបុណ្យច្រើនមិនមែនលុយច្រើនបុណ្យច្រើនលុយតិចបុណ្យតិចណា ដូចអាចារ្យគាត់ប្រកាសគាត់ថាមកចូលតិច បានតិចចូលច្រើនបានច្រើនហើយខ្ញុំទៅមើលអ្នកប្រកែរៃលុយមែនទៅគាត់មិនសូវរៃពីម៉ែគាត់ ពីបងប្អូនគាត់រៃតែពីអ្នកដតីបើអានឹងវាបានប៉ុនពិតប្រកាសមែនវាខ្លាំងនោះប្រកាសជាគាត់ទៅរៃម៉ែទៅរៃបងទៅរៃប្អូនគាត់មុនគេអញ្ចឹងអ្នករៃហ្នឹងក៏គាត់អត់ យល់ខ្លួនគាត់ដែរ មិនថាគាត់អាក្រក់ទេគាត់ចង់ឲ្យវត្តហើយអីហើយគាត់ចេះតរេគាត់ចេះថាបានប៉ុនចេះបានប៉ុនចុះគឺថាគាត់យល់ទេប៉ុនហ្នឹងអញ្ចឹងបានលើកឧទាហរណ៍មួយព្រាមម្នាក់គាត់ធ្វើពិធីបូជាយញ្ញយកគោយកអីមកអាកយកឈាមទៅហ្នឹងក្នុងលទ្ធិដតីណាថាបូជាយញ្ញថ្វាយប្រព្រំផ្គប់ចិត្តព្រះ ហើយគោនឹងបន្ទាប់ពីងាប់ ទៅក៏ទៅនៅជាមួយប្រព្រំដែរទៅឋានសួគ៌ដល់ព្រះសម្មាសម្ពុទ្ធទៅសួរព្រះអង្គសួរថាមនាលព្រាមហេតុអីបានជាអ្នកយកសัตว์យកមកសម្លាប់បូជាអញ្ចឹងថាដើម្បីផ្គប់ចិត្តព្រះ ព្រោះយើងរស់នៅ នឹងដោយសារព្រះ បកើតប្រព្រំអ្នកបកើតអញ្ចឹងណាហើយចុះនៅពេលដែលអ្នកបូជាគោនឹងវាយ៉ាងម៉េចគោនឹងវាស្លាប់ហើយចុះស្លាប់ហើយវាយ៉ាងម៉េចវានឹងទៅទៅឋានសួគ៌ជាមួយនឹងប្រព្រំហើយ យើងបញ្ជូនពួកកូនហ្នឹងឲ្យទៅឋានសួគ៌ហើយបានព្រះអង្គសួរទៅចុះក្មេងៗពីរនាក់នៅចិត្តអ្នកនេះត្រូវជាអ្វីនឹងអ្នកថាជាកូន បានព្រះអង្គថាចុះអ្នកឯងមិនគិតថាបញ្ជូនកូនរបស់អ្នកទៅឋានសួគ៌ទេឬប្រយុទ្ធធ្វើមុខហ្មងនិយាយថាម៉េចហ្នឹងយើងចេះណាស់នៅពេលអាសេចក្តីទុកហ្នឹងដាក់ទៅលើ គេយកយកអាគេងចំណេញទុកលើ គេហ្នឹងយើងចេះថាឲ្យគេទៅឋានសួគ៌អីចុះបើអានឹងសួរមែនមិនក៏មិនកាត់កកូនឯងឲ្យទៅ បញ្ជូនទៅឋានសួគ៌ទាំងអស់ហ្មងទៅដល់ដល់តែប៉ះសាច់ខ្លួនឯងមិនដឹងថាអូមិនមែនផងប៉ុន្តែតាម ជំនឿតាមរបត់របស់គាត់គាត់អត់បានគិតគាត់អត់បានពិចារណាជឿតាមតែព្រាមមុនប្រាប់អញ្ចឹងទៅថាយកគោមកបូជាគោនឹងក៏ទៅកើតឋានសួគ៌ដែរហ្នឹងហើយហើយសួរតើគាត់ច្បាស់ហ៎ថាគាត់មិនច្បាស់ទេទៅសួរអ្នករៃលុយទាំងអស់គ្នាច្បាស់ហ៎ថាមិនច្បាស់ទេ ហើយបើចាប់បើច្បាស់ណាស់ថានេះបើកសាងអាហ្នឹងវាឡើងឋានសួគ៌មិនចុះលុយក្នុងកំប៉ៅតាហ្នឹងមិនដាក់អស់ទៅមិនក៏រៃតែពីគេចឹងមែនទេយល់ទេហ្នឹងហើយជាការពិតណាស់ថាយើងចង់ធ្វើអ្វីមួយយ៉ាងយើងត្រូវការកម្លាំងសាមគ្គីគ្នា តែយើងមិនចាំបាច់យកអារឿងជាតិបុកជាតិក្រោយយកមកនិយាយច្រើនពេកទេបើយល់ទៅពីប្រយោជន៍ឧទាហរណ៍ថាឥឡូវលោកអត់កត់នៅ បើយើងមិនស្រាក់គ្នាធ្វើទេលោកមិនបានគាត់នៅកាលណាយើងធ្វើយើងជួយគ្នាបន្តិចម្នាក់ទៅនឹងបានគាត់នឹងមួយឲ្យឃើញត្រូវមកប្រយោជន៍ហ្នឹងទៅមនុស្សធ្វើដូចគ្នាហើយដល់យើងដល់យើងលើកតាពីរឿងជាតិក្រោយទាំងដែលអ្នកនិយាយហ្នឹងក៏អត់យល់ដែរអ្នកនិយាយហ្នឹងក៏អត់ច្បាស់ខ្លួនដែរហើយទៅបន្ទោសគាត់ក៏អត់បានដែរព្រោះគាត់ដូចមកថាគាត់ចេះអញ្ចឹង ឡើងធ្វើអាចារ្យហ្នឹងទី1គេឲ្យចេះសូត្រធម៌ទី2ឲ្យចេះវេទី3ឲ្យចេះរៃលុយប៉ុណ្ណឹងមានអីទៀតហើយដល់ទៅបន្ទោសគាត់បន្ទោសអត់កើតនឹងព្រោះវាអញ្ចឹងអញ្ចឹងយើងមានតែយើងត្រូវរៀនខ្លួនយើងអញ្ចឹងបានអាត្មាមកលើកមុននោះអាត្មាប្រាប់យោមយោមនៅអូស្ត្រាលីនឹងថាយើងមិននៅនេះហើយទៅស្រុកខ្មែរអីឲ្យសមថាជាអ្នកអូស្ត្រាលីផងហើយតើទៅដល់ចង់ធ្វើប៉ុនអីសួរអាចារ្យថា លោកតាខ្ញុំត្រូវយកអីខ្លះតាចាខូចទេណាមិនតាចាល្អទេណាគេប្រកាសជាបានឱកាសតែប៉ុណ្នេះបានមួយល្អគេនឹងកំងញាតញោមអុយរស់នេះរស់នេះដឹកមកទេសមកអស់ហើយនៅពេលដែលយល់ពិតប្រកបមិនយើងគ្រាន់តែសិក្សាបន្តិចថាបើយើងចង់ប្រកេនលោកខិនថាណារបស់ណាដែលប្រកេនលោកអត់កើតឧទាហរណ៍ដូចស្រា ទាហរណ៍ដូចជាសាច់ឆៅអីអីស្អីទៅវាប្រើការមិនកើតហ្នឹងកុំប្រកេនអ្វីណាប្រកេនកើតមិនតោះវិន័យដាក់អីដាក់ទៅដាក់ម៉ាត់ដាក់ទៅច្រើនតិចតាមកម្លាំងរបស់យើងចង់វាអត់ពិបាកឲ្យតែយល់បន្តិចញញញោមធ្វើអីស្រឡះហ្មងហើយតែមិនយល់ធ្វើតាម កម្រិតដែលគេដាក់មកឧទាហរណ៍ថាធ្វើបច្ច័យ4គេឲ្យអានេះ4អានេះ4អានេះ4ស្រាក់4បាត4ជីវោ4ត្រៃ ខ្នើយ4កតេល4 444លោក4វ៉ាទៀតហាហើយជនអ្នកក្រនេះធ្វើមកកើតព្រះមែនទេយល់ទេហ្នឹងថាប្រពុតណាបើសិនប្រពុតកំងអញ្ចឹងអាត្មាឈប់គោរពប្រពុតតាំងពីថ្ងៃហ្នឹងទៅបេះដូងអ្នកជួយពិតប្រកបលោកទៅបានបាទលោកគិតមិនថា យើងទៅបិណ្ឌថ្ងៃនេះមិនមែនទៅ សម្លឹងរស់ស្អីទេអ្នកនងមានសទ្ធាដាក់តបាយលេខកតុតន្តិចក៏យើងទៅប្រោសដែរឲ្យតែគាត់ចេះធ្វើទៀនអានេះបេះដូងមែនទេ អីសម្រាប់ទៅដល់កំងគ្នាឲ្យធ្វើ4 4 4 4ហ្នឹងគ្នាងាប់ហ៎ហើយដល់ទៅហើយ ធ្វើម្ដងអស់ច្រើនអញ្ចឹងគាត់បង្កើនមិច្ឆាទិដ្ឋិធ្វើបុណ្យហើយស្រាប់តែគាត់រស់ស៊ីខាតស្រាប់តែគាត់ជួបបញ្ហាអីគាត់អាចមានមិច្ឆាទិដ្ឋិមួយជាន់ទៀតអាពេលធ្វើបុណ្យហ្នឹងមិច្ឆាទិដ្ឋិម្ដងឯណាថាធ្វើឲ្យមានសេរីសួស្ដីហើយដល់តែធ្វើទៅវាអត់មានសេរីសួស្ដីវាជួបវិបត្តិអីអីអញខំធ្វើបុណ្យសងប់ថាបុណ្យគេមិនមែនធ្វើដើម្បីសេរីសួស្ដីចឹងទេ ទិសដៅបុណ្យពិតប្រកបនោះគឺសម្អាតចិត្តរបស់យើងសម្អាតចិត្តព្រោះចិត្តយើងវា ប្រឡាក់ដោយកិលេសដូចយើងលេបថ្នាំអញ្ចឹងមិនមែនលេបថ្នាំឲ្យស្អាតមិនមែនលេបថ្នាំឲ្យស្អីគ្រាន់តែព្យាបាលរោគតាអញ្ចឹងបុណ្យតួនាទីរបស់វាគឺព្យាបាលកិលេសក្នុងចិត្តជាទៀនព្យាបាលភាពកំណាញ់ដែលយើងវាម៉ៅស្វិតណាស់ក្នុងចិត្តយើងងាយចែកពីណាទេដែលយើងធ្វើទៀនមានន័យថាយើងបង្រៀនខ្លួនយើងឲ្យចេះចែករំលែក ធ្វើឲ្យចិត្តហ្នឹងវាចេះចែករំលែកសិលធ្វើឲ្យយើងមានមេត្តាធម៌ធ្វើឲ្យយើង មាន ការទទួលខុសត្រូវមិនបៀតបៀនជីវិតអ្នកដទៃរស់នៅដោយសុខសន្តិភាពខ្លួនឯងភាវនាចម្រើនសេចក្តីស្ងប់នៅក្នុង ចិត្តរបស់យើងអាត្មាមើលឃើញថាឲ្យតែយើងធ្វើបុណ្យមែនទែនមិនដែលថាមិនបានបុណ្យអាត្មាមើលមើលមានតែយើងធ្វើបុណ្យដែលអត់យល់ទេដែលយើងខូចចិត្តថាបុណ្យអត់ជួយ ព្រោះយើងឲ្យនិយមន័យប៉ុនហ្នឹងវាអត់ត្រូវតែហៅទៅជួយគេស្រាប់តែគេហ្នឹងអត់ដឹងគុណអញធ្វើប៉ុនអត់បានប៉ុនហាឃើញឲ្យនិយមន័យខុសរឿងគេអត់ដឹងគុណវាជាអកតញ្ញូរបស់គេជាអភ័ព្វរបស់គេសេចក្តីល្អរបស់យើងដែលដាក់ទៅឲ្យអត់ដែលរលាយទេនៅក្នុងចិត្តរបស់យើងដដែលអត់មានបាត់ណា ដូចស្មាថាអញ្ចឹងគាត់ត្រូវគេបញ្ចូល memory មកអញ្ចឹងគេបញ្ចូល data មកបញ្ចូលអញ្ចឹងបានជាគាត់ចេះអញ្ចឹង មាត់គាត់អត់ហ៊ានហូបទេអាចៅអត់មិនក៏មិនហ៊ានឲ្យដែរណោះទៅធ្វើណោះខ្លាចជាតិក្រោយវាអត់គេបញ្ចូលឲ្យគាត់អញ្ចឹងធ្វើមិនពងបញ្យល់រាល់ថ្ងៃនោះតែវាមានតែបញ្យល់ថាប៉ុនពិតប្រកបអត់មានប៉ុនសង្ឃឹមផលទេណា សំបីលោកសង្ឃនេះណាព្រះអង្គដាក់វិន័យមួយថាបើកាលណាបួសប្រព្រឹត្តធម៌ដើម្បីឋានសួគ៌ណាព្រះអង្គថាអាការ ប្រព្រឹត្តនឹងថោកទាបប៉ុន្តែយើងរាល់ថ្ងៃឲ្យពណ៌តែរឿងឋានសួគ៌ហ្នឹងហ្មងប៉ុន្តែពុទ្ធប្រាប់ភាពជាលោកសង្ឃនេះបើបដិបត្តិដើម្បីឋានសួគ៌ណាថោកទាបបំផុតជាលោកសង្ឃហ្នឹងនៅក្នុងគាថាមួយក៏ចឹងដែររឿងវិសាខានោះអឺមិត្តភ័ក្តិរបស់វិសាខា គាត់សួរតាំងពីក្មេងរហូតដល់ចាស់សួរក្មេងៗថាម៉េចបានរសារប៉ោសុតក្មេងៗដែលមិនតាន់មានប្តីគេថាគេសុំឲ្យប៉ុនដែលកើតពីការរសារប៉ោសុតហ្នឹងឲ្យគេឆាប់បានប្តីគេអត់ចង់នៅព្រឺដល់នាងដែលគេបានប្តីហើយគេគេរសារប៉ោសុតហ្នឹងដើម្បីឲ្យបានកូនប្រុសដំបងព្រោះនៅណាមានកូនប្រុសដំបងគេត្រូវគ្រួសារខាងនោះគេស្រឡាញ់ណាអឺហើយនាងដែលគេមានកូនមានអីហើយគេថាសុំប្រាថ្នា កុំឲ្យមានស្រីរួមប្តីមានន័យថាកុំឲ្យប្តីមានចិត្តបែកត្នេះត្នោះមានស្រីមានញីអីទៀតអញ្ចឹងណាហើយដល់ចាស់ចាស់សួរចាស់ចាស់ចុះលោកយាយនេះដែលរសារប៉ោសិតដើម្បីអីថា ដើម្បីឲ្យជាតិក្រោយកាត់ឋានសួគ៌នាងគិតថាការប្រាថ្នាទាំងអស់នឹងថោកទៀតទាំងអស់តាំងនឹងវិសាខានឹងនាងជារិទ្ធបុគ្គលឃើញច្បាស់ប៉ុន្តែពេលដែលអាត្មាសំដែងអាត្មាច្រើនហើយអាត្មាសួរថាតើប្រាថ្នាទាំងអស់ណាត្រូវជាង ញាតិញោមភាកច្រើនថាចុងក្រោយត្រូវជាងអាប្រាថ្នាឋានសួគ៌ហ្នឹងពន្ធាតពិតកក្រិចទាំងអស់នាងយករឿងហ្នឹង ទៅសួរព្រះសម្មាសម្ពុទ្ធបបិទ្ធព្រះអង្គដល់ចម្រើនមើលចោះនាងនាងទាំងអស់នេះទោះបីជាជីវិតនេះតាំងនៅក្នុងត្រៃលក្ខធម៌នេះដែលកំពុងររង្កិលទៅរកសេចក្តីស្លាប់រាល់ថ្ងៃស្រាប់តែប្រាថ្នានៅរបស់អបិយោជអបប្រាថ្នាប្តីអបប្រាថ្នាអីចង់បានប្តីចាំបាច់ទៅធ្វើបុណ្យស្អី តែងខ្លួនឲ្យល្អតិចទៅគង់តែមានទេមែនទេមែនអត់ចាំបាច់ទៅសាសិលទៅអីកាន់តែចង់បានប្តីសិនណែហ្នឹងហើយហ្នឹងហើយមើលប្រទេសគេអត់រសាសិលខ្មែរគេអត់ប្តីមែនអត់រឿងសាមញ្ញសោះហើយទុំតឋានសួរអីក៏មិនបាច់កាន់ពុទ្ធសាសនាដែរធ្វើតែល្អទៅគង់បានដូចគ្នានោះ ហើយបានព្រះអង្គសម្ដែងយថាតន្តេនកោបាឡោនេះថាជារៀននឹងមកចត់វិគៀងអាយុទៅរាល់ថ្ងៃប៉ុន្តែសត្វលោកនៅចង់បានតែអញ្ចឹងចឹងអត់ដឹងខ្លួនទេហើយយើងគិតថាដឹងងាប់ដឹងងាប់តែងាប់ហើយចង់ឲ្យបានកើតឋានសួគ៌អាហ្នឹងក៏កន្លែងស្លាប់ដូចគ្នានាំយើងទៅរៀនសុខជាមួយនឹងជីវិតបច្ចុប្បន្នបានហើយកាលណាយើងថាធ្វើអានេះទៅបានអានិសង្ឃទៅអញ្ចោះធ្វើអានេះបានអានិសង្ឃទៅអញ្ចឹងមើលពហិរមួយមួយជើងកាលអាគ្រឹះក្រមមានណាធ្វើទេណាខ្លាចនៅក្រមគេ ទទួលដបូលបាននៅលើគេបាទអាត្មានិយាយលេងអត់ដឹងដបូលហ្នឹងវាត្រូវក្តៅត្រូវភ្លៀងឯងសិតតែរឿងធ្វើឲ្យកត់លែងចេះគិតទាំងអស់ចឹងបានអាត្មានិយាយលេងថាលោកពូជាលោកក្នុងលក្ខណៈអគុណដោយពន្យល់គេបានយល់អំពីជីវិត ទី2គេជ្រះ ថ្លានឹងសិលសមាធិបញ្ញាដែលលោក ប្រព្រឹត្តតែពីរហ្នឹងឯង ចុះយើងឥឡូវថ្វាយគុំលោកភាកច្រើន ទីមួយខណ្ឌតាមប្រពៃណីទេតែកូនមកថ្វាយគុំមិនខ្ញុំមិនតន់យល់លេងតិចចឹងបានថ្មបញ្យលចដូនមួយអើចតូនមួយថ្មមួយគាត់នៅវត្តក្នុងមួយអាទិត្យហ្នឹងមេគាត់នាំថ្វាយបង្គំព្រះមកម្ដងហើយថ្មសួរថាមើលដុកទ័រហើយមិនរាល់ថ្ងៃបាន ជាថ្វាយបង្គំព្រះហ្នឹងថ្វាយធ្វើអីគាត់ថាទេធ្វើតែធ្វើទៅបានថ្មថាមិនសមដុកទ័រសោះ ចេះធ្វើទាំងអារបួសមិនដឹងចេះតែធ្វើដែរប៉ិនភាកច្រើនចឹងឯងក្នុងសង្គមចឹងចឹងឯងចឹងច្រើនកូនថ្វាយគុំលោកទៅបានប៉ុនមិនចឹងគ្នាមិនដឹងប៉ុនមិនហ្នឹងអញ្ចឹងបានការថ្វាយបង្គំរាល់ថ្ងៃឲ្យតែឃើញញាតិញោមថ្វាយបង្គំមិនតន់យល់អីអាត្មានេះអៀនអៀនមិនទេវាគ្រាន់តែជាជាជារូបតុក្កតាមួយគេលើកយកមកដាក់តំណឹងអញ្ចឹងមិនបាច់ អាត្មាជាស្អីកូននេនក៏ដោយបួសថ្ងៃហ្នឹងលោកតាបួសថ្ងៃហ្នឹងក៏គេថ្វាយអង្គមដូចគ្នាហ្នឹងវាវាមិនមានតម្លៃអីពិតប្រាកដតម្លៃដែលគេថ្វាយបង្គំប្រសង់សម័យពុទ្ធហ្នឹងគឺថាមនុស្សអត់ដែលចេះគោរពទេមនុស្សអត់ដែលចេះថ្វាយបង្គំទេប៉ុន្តែគេស្ដាប់ទៅវាត្រូវចិត្តបើកបញ្យលគេឲ្យបញ្យលគេទន់ដៃទៅផ្ទះហ្មងណាអាហ្នឹងទៅមានន័យមែនទេមានន័យហ្នឹងហ្នឹងអញ្ចឹងឯង ហើយអាត្មាក៏មិនទៅត្រូវការអញ្ចឹងអាត្មានឹកឃើញការអាត្មាទៅបំពេញទៅខាងហ្នឹងទៅរក speaker អីសម្រាប់ចាក់ធរឲ្យលោកហ្នឹងទៅបងម្នាក់ហ្នឹងទំនងគាត់មិនដែលទៅវត្តទៅវត្តមិនដែលប្រស្រ័យតាក់ទងមួយលោកពាក្យមួយលោកក៏អត់ចេះនិយាយតែគាត់ស្ដាប់អាត្មានិយាយតាមเพจគាត់យល់ដល់ពេលគាត់និយាយទៅគាត់និយាយពាក្យខុសខ្ញុំផងអាត្មាផងអីអីផងអញ្ចឹងទៅគាត់ចង់លើកដៃសាពះបន្តិចគាត់ចង់អត់បន្តិចប៉ុន្តែសប្បាយចិត្ត សบายចិត្តថា កាយវិការយើងមើលពីក្រៅអត់ត្រូវទេបើបើចាស់ចាស់ខ្លះជួបប្រហែលជាស្ដីឲ្យគាត់ហ្នឹងប៉ុន្តែអាត្មាសบายចិត្តណាសบายចិត្តត្រង់ថា ពីក្រៅយើងមើលឃើញថាគាត់អត់ចេះគោរពអត់ចេះអីមែនប៉ុន្តែក្នុងចិត្តគាត់ហ្នឹងគាត់ចង់ express អីគាត់ដូចថាគាត់សบายចិត្តដែលគាត់បានយល់អាត្មាវាចូលចិត្តអញ្ចឹងមុននេះខ្ញុំកណាអាត្មាក៏ទៅតែបាន ជួយ ដោះស្រាយបញ្ហាទុកមួយ របស់ប្អូនស្រីម្នាក់មានសេចក្តីទុក្ខ ក្រៀមក្រំខ្លាំងដោយស្វាមីរបស់គាត់ទៅទៅបានស្លាប់រយៈពេលមួយសប្តាហ៍ដោយដួលគាំងបេះដូងនៅស្រុកខ្មែរហើយប្រពន្ធមិនអាចទៅបានដោយគ្មានជើងយន្តហោះហោះហើរដូច្នេះប្រធានបទថ្ងៃនឹងខ្ញុំកណាត្មាដាក់ចំណងជើងថាការពិតនៅតែពិតអ្នកដែលយល់ពីសច្ចៈ នៃជីវិតនេះក៏គង់តែនៅ មានទុកគ្រប់សង្កត់ចុះអំបាលអ្នកដែលមិនដែលគិតសោះមិនដែលពិចារណារឿងបែកបាក់នឹងសោះហើយស្រាប់តែមកដល់ព្រឹបហើយជាពេលវេលាដែលលឿនបំផុតយ៉ាងនេះគឺពិតជារងគ្រោះធំ ជា គ្រោះធំនៅក្នុងជីវិតក៏ប៉ុន្តែ សំណាងត្រង់ថាយើងមានសាច់ញាតិបងប្អូន មានឪពុកមានម្ដាយនៅជុំវិញខ្លួន នៅលើកកម្លាំងចិត្តលើកទឹកចិត្តវាយើងនឹករលឹកទៅដល់រឿងនាងបដាចារា នៅពេលដែលនាងជួប គ្រោះបាត់បង់ស្វាមី បាត់បង់កូន បាត់បង់ឪពុកម្ដាយបាត់បង់បងប្រុសនៅក្នុងពេលតែមួយរាត្រីប៉ុណ្ណោះហើយ មិនមាននរណាជួយចាត់ចែងរឿងរ៉ាវទាំងអស់ដែលកើតឡើងគ្មានអ្នកណាជាទីសង្ឃឹមលហើយនាងមានតែត្រេះរិះបន្ទោសខ្លួនឯងបន្ទោសហើយ បន្ទោសទៀតបន្ទោសហើយបន្ទោសទៀតរហូតធ្វើឲ្យនាងវិកលស្មារតីក៏ប៉ុន្តែការពិតនៅតែជាការពិតណាដូចបងស្រីអំបញ្ញមិញហ្នឹងនិយាយ មកក៏និយាយមិនរួចដែរថាពិបាកទទួលយកការពិតរឿងលំបាកគឺជារឿងរបស់យើង តែការពិតនៅតែជាការពិតមិនអាចកែប្រែបាន ដោយទឹកសមុទ្រប្រៃនៅតែប្រៃថ្ងៃលិចអនេសមុទ្រនៅតែលិចទៅតាមដំណើរវិលជុំនៃធម្មជាតិព្រមមិនព្រម គឺរឿងពិតនោះវាកើតឡើងរួចស្រេចបាត់ទៅហើយសេចក្តីទុកនេះជាសាធារណៈទូទៅ សម្រាប់យើងគ្រប់គ្នា គ្រួសារណាក៏ដូចគ្រួសារណាកុំព្យាយាមកាត់ចិត្តកុំព្យាយាមទទួលស្គាល់កុំព្យាយាមបដិសេធជាមួយនឹងសេចក្តីពិត Yeah. ចិត្តនឹកចិត្តស្រឡាញ់ឲ្យវាមានចោះប៉ុន្តែត្រូវអឺប្រើប្រាស់ទឹកចិត្តនឹកចិត្តស្រឡាញ់ហ្នឹងមកជាកម្លាំងដើម្បីបន្តដំណើរទៅមុខទៀតកុំបំភ្លេចអីក្តីស្រឡាញ់ក្តីនឹករលឹកកុំបំភ្លេចអីនឹងរក្សាវាទុកចាស់ ប៉ុន្តែត្រូវប្រើក្តីស្រឡាញ់ក្តីនឹករលឹកភាពស្និទ្ធស្នាលហ្នឹងមកជាកម្លាំងចិត្តដើម្បីយើង ប្រឹងតទៅទៀតណាដោយគាត់លើកឡើង ថាប្រឹងគ្រប់បែបយ៉ាងដើម្បីប្រពន្ធកូនមិនឲ្យប្រពន្ធកូននឹងពិបាកដូចគ្នានេះដែរបើទោះជាអ្នកដែលទៅបាត់នឹងគាត់បានដឹងថាយើង នៅឯក្រោយនេះ កើតទុកខ្លោចផ្សាព្រោះតែគាត់ក៏គាត់មិនសប្បាយចិត្តដែរដូច្នេះគួរយកក្តីស្រឡាញ់ការខិតខំប្រឹងប្រែងរបស់គាត់នឹងមកជាកម្លាំងចិត្តក្នុងការក្រោបឡើងបន្តដំណើរជីវិតតទៅមុខទៀតថ្មលើកឧទាហរណ៍ជាក់ស្ដែងដូចជាខ្លួនឯងការបាត់លោកឪពុកចឹងដោយ ក្នុងនាមជាកូនហ្នឹងគឺថា នៅតែគាត់ជាឪពុកហើយ ក្នុងចិត្តអាហ្នឹងឪពុកមិនមែនត្រឹមតែជាឪពុក ជាមិត្តផង ជាអ្នកទីប្រឹក្សាផង ជាអ្នកផ្ដល់កម្លាំងចិត្តផង ជាអ្នកជួយ សម្រាប់ចិត្តផងលំបាកទទួលពិតមែននៅពេលដែលដឹងថា គាត់ត្រូវបាត់ទៅប៉ុន្តែខ្ញុំកណ្ដាអាត្មាមិនព្យាយាមបំភ្លេចទេ ហាក់ដូចជាខុសពីមនុស្សទាំងឡាយច្រើនគេគ្រប់គ្នា ដើម្បីកុំឲ្យកើតទុកនឹងរកវិធីធ្វើម៉េចកុំឲ្យនឹកធ្វើម៉េចកុំឲ្យអាចិត្តនឹងចេះតែគិតទៅដល់អ្នកដែលខ្លួនស្រឡាញ់ហើយកើតទុកចឹងក៏ប៉ុន្តែចំពោះអាត្មា ថ្មមិនចង់ភ្លេចរឿងល្អល្អគួរតែចាំរឿងល្អគួរតែរក្សាទុកក៏ប៉ុន្តែថ្មបង្វែរបង្វែរពីការកើតទុកមកជាកម្លាំងចិត្តឧទាហរណ៍តាំងតែពីតូចមកមនុស្សដែលថ្ម ចង់ឲ្យគាត់ដឹង ចង់ឲ្យគាត់សប្បាយចិត្តគឺលោកពុកអ្នកម្ដាយនឹងឯងជាពិសេសលោកពុករាល់ពេលដែលធ្វើអ្វីបានល្អមួយតែងតែរត់ទៅប្រាប់គាត់មុនគេចង់ឲ្យគាត់សប្បាយចិត្តមានសេចក្តីល្អច្រើនរៀបរាប់មិនអស់ទេប៉ុន្តែបន្ទាប់ពីទុកដាក់ នៅសរីរៈរបស់គាត់រួចហើយថ្មនឹករលឹកឃើញដល់សេចក្តីល្អទាំងអស់របស់គាត់យកមកជាកម្លាំងចិត្តមិនធ្វើឲ្យ ខ្លួនឯងទន់ជ្រាយធ្វើឲ្យបំណងរបស់គាត់នឹងនៅតែថិតថេរដោយមុនពេលដែលគាត់លាចាកលោកទៅ នៅក្នុងមន្ទីរពេទ្យប្រទេសថៃ ខ្មែរបាននិយាយពាក្យជាមួយគាត់ថាញោមអឺក្នុងមួយជីវិតអាត្មានឹងសូមញោមចាំទុកក្នុងចិត្តហើយសប្បាយចិត្តចោះថាដរាបណាអាត្មានៅ អ្នកដែលស្គាល់អាត្មាក៏ស្គាល់លោកឪពុកដែរទោះបីគេមិនបាន ស្គាល់លោកឪពុកដោយមុខមាត់ផ្ទាល់ ជួបផ្ទាល់យ៉ាងណាក៏ដោយប៉ុន្តែអ្នកដែលស្ដាប់អាត្មាតទៅអ្នកណាក៏អាចនឹងឮអាត្មានិយាយពីលោកឪពុកដែរអាត្មានិយាយប្រាប់គាត់តាំងពីគាត់នៅមានកម្លាំងអាចស្ដាប់បានហើយពិតដូច្នោះមែន អ្នកស្ដាប់អាត្មាទាំងឡាយបើស្ដាប់លើសតែ4 10ឃ្លីបឡើងទៅប្រកាសជាលឺពីលោកឪពុករបស់អាត្មាខ្លះមិនខានពីព្រោះអីពីព្រោះអាត្មាបង្វែរចិត្តនឹកចិត្តស្រឡាញ់ហ្នឹងមកឲ្យអាត្មាប្រឹងប្រែងនៅពេលដែលអាត្មារៀនសូត្រអីក៏ដោយពេលអាត្មាសរសេរពេលអាត្មាធ្វើអ្វីមួយអាត្មាតែងតែនឹកគាត់ហើយ imagine ស្រមៃថាលោកឪពុកកំពុងតែមើលអញជាការពិតថាគាត់មិនមែនកំពុងមើលទេគាត់ទៅតាមយថាកម្មរបស់គាត់ហើយក៏ប៉ុន្តែឲ្យតែនឹកឃើញគាត់គឺមានកម្លាំងធ្វើការ មានកម្លាំងតទៅមុខទៀតឲ្យដូចជាការដែលគាត់រស់នៅដូច្នេះសេចក្តីស្រឡាញ់ការនឹករលឹកចំពោះ មនុស្សសំខាន់សម្រាប់ជីវិតរបស់យើងកុំបំភ្លេចអីកុំក្រន់តែរៀនកាត់ចិត្តកុំឲ្យខ្លួនឯងកើតទុកកុំរោផ្លូវនឹងអីរត់ទៅមិនរួចទេព្រោះថា កាន់តែបំភ្លេចកាន់តែចាំ កាន់តែកាត់កាន់តែឈឺដូច្នេះត្រូវបង្វែរការឈឺនឹងមកជាកម្លាំងចិត្តវិញដូច អាត្មានិយាយប្រាប់ប្អូនថ្ងៃមិញអញ្ចឹងក្តី ស្រឡាញ់របស់ប្តីរបស់ប្អូនដែលមានមកលើប្អូនយ៉ាងណានោះមានតែប្អូនទេដែលដឹងអញ្ចឹងការដែលគាត់ខំខំប្រឹងប្រែងដើម្បីប្អូនដើម្បីកូននោះ វានឹងមិនសាបសូន្យទេបើប្អូនប្រឹងប្រែងឈរតទៅទៀតដើម្បីថែរក្សាកូនឲ្យបានល្អ ក៏គឺជាការសង្ឃឹមរបស់ ប្តីរបស់ប្អូននឹងឯងមកមើលរូបទៅឃើញនៅក្មេងដែរហៅប្អូនចឹងចោះតែមិនបានសួរយុទេថាកុំព្យាយាមកាត់តែចិត្តកុំព្យាយាមអឺបំភ្លេចកុំព្យាយាមគ្រាន់តែដើម្បីឲ្យខ្លួនឯងនឹងឈប់នឹករឿងហ្នឹងថានឹកចោះ នឹកចាស់តែសូមឲ្យការនឹកនោះคลายមកជាកម្លាំងចិត្តដើម្បីតស៊ូមើលការថែកូនចៅតទៅទៀតបងនឹងចឹងដូច្នេះថ្ងៃនេះក៏ដូចជាសារមួយ សម្រាប់យើងទាំងអស់គ្នា ដែលមិនតន់ មានរឿងអីមកដល់ហ្នឹងកុំភ្លេចខ្លួនណាបងកុំភ្លេចខ្លួនទាំងអស់គ្នានឹងកុំភ្លេចខ្លួន សិតតែរឿងពិតនៅក្នុងជីវិតយើងហ្នឹងឬធននិយាយពីសច្ចៈនិយាយពីរឿងពិតនិយាយពីការប្រត់ប្រាស់និយាយពីការស្លាប់កុំពេបមាត់កុំខ្ពើមព្រោះវាជាចំណែកនៃជីវិតយើងទេកាន់តែដឹងកាន់តែល្អកាន់តែយល់កាន់តែល្អកាន់តែជួប ក៏កាន់តែល្អដែរប្រសិនបើយើង យកវាមកជាមេរៀនសម្រាប់ជីវិតរបស់យើងហ្នឹងហើយយើងតែនិយាយថាកើតចាស់ឈឺស្លាប់តែស្លាប់វាមិនចាំចាស់ទេតែមួយផ្លេតមួយផ្លេតហើយរឿងដែលកើតទុកបំផុតហ្នឹងគឺរឿងដែលគិតហ្នឹងឯងរឿងដែលមិនដែលគិតនឹងហើយជាគ្រោះធំជាគ្រោះធំរបស់សត្វលោកយើង ជំនឿដែលគិតទៅគិតរឿងស្លាប់រឿងបែកនឹងនាំតែនាំចង្រៃមកជំនឿនេះប្រេះផ្ដាសណាធ្វើឲ្យមនុស្សអត់គិតកាលណាមនុស្សកាន់តែអត់គិតមនុស្សជួបវិបត្តិកាន់តែធ្ងន់ព្រោះមិនដែលបានត្រៀមសោះមិនដែលបានគិតទុកជាមុនសោះពាក្យថាកើតចាស់ជឺស្លាប់ជួបព្រាត់ជារឿងងាយនិយាយសឹងតែថានរណាក៏ចេះនិយាយដែរ ក៏ប៉ុន្តែបានយកមកពិចារណាជានិច្ចនៅក្នុងជីវិតប្រចាំថ្ងៃឬអត់នឹងវាជារឿងមួយទៀតពិចារណាឲ្យឃើញថាវាជារឿងអាចកើតឡើង គ្រប់វិនាទីសម្រាប់ជីវិតយើង គឺជារឿងមួយផ្សេងទៀតអឺសូមបន្តទៅទៀតដោយសារលអលអួលរឿងអ៊ីនធឺណិតទៅធ្វើឲ្យការនិយាយហ្នឹងរៀងស្ទះដែរដូច្នេះអឺ សារថ្ងៃនេះអាត្មាមិន សម្រាប់តែគ្រួសារមិនមែនសម្រាប់តែអឺសាច់ញាតិប៉ុណ្ណោះទេក៏ជាសាររំលឹកទៅដល់អ្នកទាំងអស់គ្នានៅក្នុងពិភពផែនដីនេះដែលតាំងនៅក្នុង ត្រៃលក្ខធัวទាំងអស់គ្នានឹងដូច្នេះកាលណាបើបានយល់ពីជីវិតនេះហើយយើងនឹងលែង ស្អប់ស្អប់ខ្ពើមនៅមេរៀនដែលពពុទ្ធពឹងរៀនទៀតដែររឿងទុកខ្លាំងមកពីមិនដែលគិតមិនដែលរៀនមិនដែលពិចារណានឹងដល់ពេលក្រឹបមកដល់តែម្ដង មិនដឹងថាមានអីតោងអីសវ៉ាអីចាប់អីចាប់ផុតចាប់ផុតបើថាយើងលងទឹកវាដឹងឆ្លក់តដប្រឹងហែលតែ ដល់ទលងផ្លូវចិត្តនេះ ទល់ទៅបាក់ផ្លូវចិត្តនោះគឺថាវាលំបាកខ្លាំងណាស់លំបាកលំបាកហើយបើថាយើងដើរដួលទៅយើង ដឹងថាច្រត់យ៉ាងម៉េចងើបយ៉ាងម៉េចតែបើដួលផ្លូវចិត្តនេះ គឺថាលំបាកមែនតើណាលំបាកជាងបានព្រះសម្មាសម្ពុទ្ធសម្ដែងធម៌ពីរឿងកុំប្រមាទឲ្យយើងមានស្មារតីឲ្យយើងពិចារណា សង្ខារធម៌មិនទៀងជាទុក្ខជាអនត្តា សេចក្តីស្លាប់សេចក្តីប្រត់ប្រាស់នេះអាចមានជាធម្មតានោះគឺដោយបតីអនុគ្រោះខ្លាំងណាស់ដោយបតីអណិតអសូរសត្វលោកខ្លាំងណាស់ថាសត្វលោកនឹងជួបគ្រោះធំបើមិនពិចារណាបើមិនពិចារណាបើមិនមិនពិចារណាឲ្យកើតបញ្ញាដឹងច្បាស់ពីដំណើររបស់ជីវិតនឹងទេសត្វលោកនឹងកើតគ្រោះធំនៅ ពេលដែលការបែកបាក់នឹងមកដល់ឃើញទេថ្ងៃហ្នឹងអាត្មាជួបសម្ដីផ្ទាល់អ្នកដែលកើតទុកខ្លាំងពីរអ្នក យើងអត់បន្ទោសគាត់ទេគាត់ស្ដាប់អាត្មាតែរហូតដែរហ្នឹងហើយប៉ុន្តែដល់ទុកធំខ្លាំងមកដល់ហ្នឹងអាត្មាពេលហ្នឹងគឺថាកំថាឡៃពុទ្ធជនយើងហ្នឹងសំបីអរិយបុគ្គលហ្នឹងក៏នៅតែវែងវាន់ដូចយាយវិសាខាអីចឹងចៅជាទីអឺស្រឡាញ់ស្លាប់ទៅក៏នៅទៅពងវែងប៉ុន្តែមាន ចំណុចល្អត្រង់ថាការបាត់បង់ស្មារតីទុកសោកនោះវាអត់យូរដូចអ្នកមិនដែលធ្លាប់ពិចារណាទេនេះវិសាខាកើតទុកតែមួយផ្លេតដើរទៅជួបព្រះអង្គព្រះអង្គរំលឹកតែបន្តិចនាងស្វាងចេះត្រឡប់មកវិញក៏ធ្វើសរីរកិច្ចបុណ្យសពចៅនឹងតាមទម្លាប់ដែល ជនជាតិគេធ្វើអញ្ចឹងទៅ តែបើយើងវាអត់ធ្លាប់មានអានឹងសោះនៅក្នុងចិត្តនឹងមិនដែលគិតមិនដែលពិចារណាមិនដែលយល់សោះដល់ស្រឹបមកពេលនឹងស្ដាប់ពិបាកស្ដាប់ណាស់ពិបាកបាក់ណាស់វាវាហឺតពេកវាឈឺខ្លាំងពេកហើយ នៅពេលហ្នឹងក៏លំបាកនឹងទទួលយកការបញ្យល់ដែរអញ្ចឹងហើយបានជាសំណូមពរនឹងថ្មថាគួគួណាធัวដែលអាចជួយយើងមិនមែនធัวឋានសួគ៌ឋាននរកទេ គឺធัวអប់រំក្នុងជីវិតប្រចាំថ្ងៃហ្នឹង ហើយអ្នកខ្លះទាំងស្ដាប់ធัวយូរហើយដល់កើតទុកទៅវានៅតែជួបបញ្ហាវានៅតែពិបាកដោះស្រាយមិនចេញនឹងមកពីអីគាត់អត់ស្ដាប់ធัวដោះបញ្ហាគាត់អត់ស្ដាប់ធัวដែលដោះស្រាយបញ្ហាបច្ចុប្បន្នគាត់អត់ស្ដាប់ធัวដែលដោះស្រាយបញ្ហាផ្លូវចិត្តគាត់ចង់តែដោះស្រាយរឿងបញ្ហានរកសួរចង់បានតែអានិសង្សជាតិក្រោយឬក៏ចេញចេញចេះហើយរាល់ថ្ងៃហ្នឹងងាប់កាលាតែរឿងហ្នឹង បុណ្យចូលអស់ទាំងម៉ឺនទាំងពាន់ហ្នឹងគឺថាឲ្យទៅឬលោកណាតិហារឿងអានិសង្ឃជាតិក្រោយបានចេះចេះហ្នឹងគឺចូលដាច់ផ្ងាប៉ុន្តែរឿងជាតិក្រោយរឿងទប់ជាតិក្រោយតាមិនមែនអាចដោះពីឥឡូវបានណាតែរឿងជាតិនឹងរឿងឥឡូវហ្នឹង គឺជារឿងដែលត្រូវការបញ្ញាឥឡូវហ្នឹងដើម្បីដោះស្រាយ